តើក្នុងនាមជាប្រជាជនខ្មែរដែលមានទំនៀមទម្លាប់គោរពអ្នកតា តាមដូនតាមកតើក្នុងនាមជាយុវជនសម័យថ្មីគួរឆ្លៀសឆ្លាតក្នុងការប្រតិបត្តិចំពោះអ្នកតាឬម្ចាស់ទឹកដីទាំងនោះដោយម្ដេចទៅហៅថាឆ្លៀតឆ្លាតនិងត្រឹមត្រូវបើយើងសិក្សាពីប្រវត្តិអ្នកតា មានអ្នកតាខ្លះគួរគោរពដែរ ឧទាហរណ៍ដូចជាអ្នកតាឃ្លាំងមឿងអីចឹងឬក៏ផ្សេងផ្សេងទៀតដែលធ្លាប់ជាអ្នកមានគុណការនៅជាមនុស្សហើយពេលស្លាប់ទៅជាគេគោរពហើយឡើង ទៅ ជាអ្នកតាអីចឹងស្មើគឺតាគួរគោរពដែរហ្នឹងហើយក៏ប៉ុន្តែ ការគោរពដ៏ត្រឹមត្រូវឲ្យ ពិតថាជាការគោរពគឺគោរពដោយចិត្តល្អ អាត្មាថាគួរគោរពហ្នឹងគឺគោរពដោយចិត្តល្អគោរពដោយការដឹងគុណហ្នឹងចុះទន្ទឹមគ្នាហ្នឹងការគោរពមិនគោរពមិនល្អគោរពដោយចង់បានអីមកវិញបនសុំនេះសុំនោះមកវិញ វាមិនជាការគោរពទេដូចយើង គោរពអ្នកមានគុណរបស់យើងអញ្ចឹងពាក្យថាគោរពគឺចំពោះអ្នកដែលគួរគោរពដែលមានគុណអញ្ចឹងណាចឹងអ្នកខ្លះហ្នឹងធ្វើត្បិតថាឈ្មោះថាជាអ្នកតាក៏ពិតមែនប៉ុន្តែគ្រាន់តែពីមុនគាត់លះបង់ដើម្បីប្រទេសជាតិអីអញ្ចឹងទៅណាគួររំលឹកគួរគោរពហើយគោរពល្មិចគោរពមិនគោរពទៅកុំឲ្យទៅគោរពចង់បានសុខខ្លួនឯងទៅបានហើយកុំចង់បានអីមកវិញអាហ្នឹងបានគោរពត្រូវគោរពស្អីក៏ដោយពាក្យថាគោរពត្រូវហ្នឹង វាទល់តែកើតពីចិត្តដឹងគុណតែបើការគោរពនោះមិនចេញ ពីចិត្តគោរពមែនតែនមិនចេញពីចិត្តដឹងគុណនេះគោរពស្អីក៏មិនត្រូវដែរគោរពប្រពុតហ្នឹងក៏មិនត្រូវដែរគោរពម៉ែឪហ្នឹងក៏មិនត្រូវដែរពូគ្មានដឹងគុណអីផងឧទាហរណ៍គោរពចង់បានដីគាត់អីចឹងឧទាហរណ៍បានគោរពបានស្ពះគាត់ធ្វើបុណ្យចម្រើនបជនឲ្យគាត់ឲ្យគាត់សុបាយចិត្តដើម្បីឲ្យគាត់ឲ្យគេអកមកយើង ចង់បានតាគេអកហ្នឹងអាក្នុងចិត្តណាកណ្ដយកឈ្មោះប៉ុនយកទៅធ្វើឯងគោរពអូធ្វើប៉ុនបច្ច័យ4អីហ្នឹងមកម៉ែដើរសរសែងធ្វើម៉ែសប្បាយចិត្តប៉ុន្តែគោបំណងថាម៉េចតែអញធ្វើប៉ុណ្ណេះហើយអូដីប្រមាណហត្តាហ្នឹង ផ្ទះប្រមាណល្វែងហ្នឹងគឺដឹងតែឲ្យអញមកអាហ្នឹងស្អីគេអាហ្នឹងល្បិច trick ទុច្ចរិត ខាងក្នុងហ្នឹងហើយអញ្ចឹងមិនបាច់ទៅអ្នកតាទេព្រោះអាតួគោរពហ្នឹងវាអ្នកតាខ្មោចទេវតាមនុស្សម៉ែឪគ្រូវាគ្រាន់តែ ជាអារម្មណ៍ផ្សេងគ្នាទេប៉ិនតួគោរពមានតែមួយឯងគេរវៈណាគេរវោនៅក្នុងអឺមង្គលសោតដែលព្រះអង្គសម្ដែងថា សេចក្តីគោរពចំពោះបុគ្គលដែលគួរគោរពអញ្ចឹងបុគ្គលណាក៏ដោយឲ្យតែគួរគោរពគ្រប់ទៅហ្នឹងហើយជាមេកោយរបស់យើងគ្រប់ទៅ គ្រប់ដោយចិត្តគ្រប់មែនតើមិនមែនគ្រប់ដល់នេបអានើបចង់បាននេះបាននោះអញ្ចឹងអាកាយវិការខាងក្រៅយើងមិនអោយគេខុសគេត្រូវអីបានឧទាហរណ៍ឃើញគេថ្វាយបង្គំអ្នកតាអញ្ចឹងថាគេខុសហ្មងថាវាមិនត្រូវឯង ត្រូវទៅសួរថាគេគោរពធ្វើអីអះមិនបានគេគោរពអឺឬក៏គេទៅថ្វាយអង្គមព្រះសម្មាសម្ពុទ្ធនឹង ត្រូវហ្មងឯងថាអត់ទេថ្វាយអង្គមខ្លះអត់ត្រូវផងឲ្យតែឃើញថ្វាយអង្គមប្រសងហ្មងសើត្រូវអត់ទេថ្វាយអង្គមខ្លះអត់ត្រូវផងថ្វាយអង្គមម៉ែឪនឹងសើត្រូវអត់ទេអាថ្វាយអង្គមម៉ែឪខ្លះក៏មិនត្រូវថ្វាយអង្គមគ្រូសើត្រូវអត់ទេអាខ្លះអត់ត្រូវផង ចឹងកាយវិការតែមួយបើមានចេតនាផ្សេងគ្នាអញ្ចឹងលទ្ធផលក៏វាផ្សេងគ្នាដែរហ្នឹងហើយអឥឡូវថាផ្សាយធัวនិយាយធัวផ្សាយធัวសើត្រូវអត់ទេផ្សាយខ្លះមិនត្រូវដែរអញ្ចឹងបើនិយាយត្រូវតាមពុទ្ធវចនៈមានខុសដែរតែតាមពុទ្ធវចនៈក៏ដោយបើគំនិតទុច្ចរិតនៅខុសដែរ ឧទាហរណ៍ថាគណៈតាំងចិត្តថា ថ្ងៃហ្នឹងអញនឹងលើកពាក្យឲ្យល្អល្អនិយាយតាមពុទ្ធនឹងឲ្យល្អឲ្យត្រឹមឲ្យត្រូវដើម្បីនេះដើម្បីឥឡូវដើម្បីដើម្បីឲ្យគេសរសើរអញថាអញចេះអញ្ចឹងដើម្បីឲ្យគេសរសើរអញថាអញប៉កែដើម្បី អឺឲ្យគេចូលចិត្តទៅក្រៃលោបានលៀបសការៈខ្លះប៉ុន្តែផ្សាយត្រូវណាលោកកំពីដេកាមកគឺត្រូវតាំងពីដើមកដាលចុងគឺត្រូវទាំងអស់ប៉ុន្តែគំនិតអញ្ចឹងគំនិតថាអញនឹងព្រឹត្តព្រៀងឲ្យស្អាត ដើម្បីដើម្បីឲ្យគេសរសើរនឹងថាអញបកែចាំដាក់បល័យប្រោប្រោប្រោប្រោប្រោប្រោអីចឹងណាអាហ្នឹងយើងមើលទៅដូចសុចរិតចឹងប៉ុន្តែពិតទុច្ចរិតទេ តាមពិតទុច្ចរិតទេបំណងចឹងនិយាយថាបំណងហ្នឹងហើយបំណងទុច្ចរិតទេនឹងផ្សាយធัวផងដែលយើងថាធម្មទានឈ្នះអត់ទានទាំងពួងប៉ិនមិនប្រកាសថាឲ្យតែនិយាយធัวសើកើតកុសលមិនមែនទេអឺឬក៏អាត្មាកំពុងតែដាក់សំណួរអឺឲ្យសួរអញ្ចឹងហ្នឹងហើយមើលមកយើងថាអូលោកខំណា ហ្នឹងណាលោកខំមានអាយពេលវេលា ទាំងកម្លាំងកាយកម្លាំងចិត្តអីណាណីអីស្មានកុសលកើតរហូតទេថាមែនទេមកខ្លួនឯងមិនដឹង ថាមែនកុសលកើតរហូតមានផ្ទៃខ្លះក៏អកុសលកើតដែរឧទាហរណ៍ថា សំណួរខ្លះនឹងឆ្លើយច្រើនដងហើយមកនឹងទៀតខ្នក់អំផ្លេត បាត់ ប៉ុន្តែក៏បសាបវាទៅវិញទៅហើយគ្នាមិនដឹងឆ្លើយទៀតតើឃើញឃើញចិត្តវាប្រែប្រួលអញ្ចឹងនរណាទៅដឹងនៅក្នុងហ្នឹងខ្លួនឯងទៅដឹងអញ្ចឹងគារវោគឺជាឈ្មោះនៃកុសល ដែលព្រះអង្គថាគោរពចំពោះបុគ្គលដែលគួរគោរពជាមង្គលដ៏ឧត្តម មង្គលនឹងដោយសារអីដោយសារវាកើតកុសលក្នុងចិត្តនឹងកុសលវាមិនរឹងតតឹងវាមិនរឹងកព្រឹសវាមិនឆ្លើយ អ្នកដែលមានធัวគោរពនឹងគឺមនុស្សវាអត់ឆ្លើយច្រឡំខាមច្រឡះបើសណាមិនកេងកាងមិនមានអ្នកមិនប្រហើនយ៉ាងនិយាយចឹងវាវាមិនប្រហើនមិនឆ្លើយមិនច្រឡះបើសមើលទៅមានតែអញណាគឺឲ្យកំចាត់អានឹងចោលឲ្យវាមានភាពទន់ភ្លន់ឲ្យវាមានភាពគោរព ហ្នឹងហើយចឹងតួគោរពហ្នឹងមិនមែនរឿងអ្នកតាមិនមែនរឿងម៉ែឪមិនមែនរឿងណាណាទេអញ្ចឹងបានជានៅក្នុងសេចក្តីគោរពហ្នឹងព្រះអង្គអត់បានថាគោរពណាគេទេព្រះអង្គគ្រាន់តែថាគោរពដល់បុគ្គលដែលគួរគោរពណាអញ្ចឹងបុគ្គលណាដែលគួរគោរពគិតខ្លួនឯងណាគិតខ្លួនឯងតែបុគ្គលណា ខ្លះគួរគោរពយើងគិតណាគិតឃើញថាដូចជា ពុកម្ដាយដូចជាបងដូចជាមីងមាដូចជាចាស់ទុំគួសាគួយើងគិតទៅពួកហ្នឹងមិនមែនប្រពុតទៅដឹកដៃឲ្យយើងទៅគោរពទេណាពាក្យថាបុគោរពបុគ្គលដែលគួរគោរពចិត្តសាច់យើងគិត យើងគិតថាតើបុគ្គលណាខ្លះគួរគោរពដូចជាមេកៅយើង ធ្វើការជាមួយគ្នាគាត់ប្រធានយើង គួរគោរពមិនមែនខ្លាចទេតែគោរពតាមទួលនីតិតាមអីចឹង ទៅការងារហ្នឹងវាវាល្អហ្នឹងហើយអញ្ចឹងមិនមិនមែនទៅដឹកដៃឲ្យយើងទេទុកគោរពនៅនេះទុកគោរពនៅនោះនៅនេះមិនគួរគោរពអត់អាចប្រាប់អញ្ចឹងបានទេមានតែយើងខ្លួនឯងឯងដែលយើងគិតមើលទៅ មើលបុគ្គលណាគួរគោរពដូចគ្រូរបស់យើងយើងគួរគោរពអ្នកជួយបង្ហាញផ្លូវយើងអ្នកជួយពយល់យើង ជាបុគ្គលគួរគោរព អ្នក មានឧបការៈលើយើង គិតឡើងវិញគួរគោរពណាអ្នកចែកចំណេះដឹងល្អល្អដែលយើងទទួលបានមិនមែនគ្រូផ្ទាល់ក៏ដោយចុះប៉ុន្តែយើងបានភ្លឺដោយសារគាត់ បានចំណេះណាមួយដោយសារគាត់អីបុគ្គលនេះគួរគោរពកុំតែគាត់ប្រាប់អញមិនដឹងឯងពេទ្យដែលព្យាបាលយើងដោយយកចិត្តទុកដាក់រោគអញឈឺយូរក៏មិនបានគាត់អត់ជាបុគ្គលនោះគួរឲ្យគោរពគាត់ចិត្តល្អអានឹងយើង គិតយើង គិតខ្លួនឯង ហ្នឹងហើយសួរសួររឿងអ្នកតាទេបើគាត់ថាអាត្មាវាទាញមកមនុស្សមែនតេនវាល្អជាងណាអ្នកតាយើងមើលមិនឃើញប៉ុន្តែគាត់ណាដូចថ្មថាអញ្ចឹងបើគាត់ជាវីរៈបរោះគាត់ជាអ្នកធ្លាប់មានគុណោបការៈចំពោះប្រទេសជាតិចំពោះទឹកដីអីអីចឹងគូគោរពដល់ខួបដល់ពេលដល់វេលាគូទៅធ្វើអីមួយយ៉ាងដើម្បីរំលឹកគុណប៉ិនឲ្យច្បាស់ថារំលឹកគុណមែនបើទៅសែនព្រេនយកសេចក្តីសុខខ្លួនឯងថ្មថាមិនមែនគោរពទេអានឹងបន់ យើងប្រើពាក្យថាគោរពអ្នកតាហ្នឹងហាក់ដូចបរោះណាស់អញ្ចឹងណាប៉ុន្តែតាមពិតអាមាមើលឃើញតែប៉ុនហ្នឹងអាប៉ុនហ្នឹងមិនគោរពទេប៉ុនហ្នឹងចង់បានអីដែរព្រោះតួគោរពគឺជាតួមង្គលហើយចុះអាតួប៉ុនតួអីតួទិដ្ឋិអាហ្នឹងតួទិដ្ឋិតួលោភៈចង់បាន សុខមកខ្លួនឯងហ្នឹងហ្នឹងហើយដូចអ្នកតាឃ្លៀងមឿងអីវ៉ាហ្នឹង អាត្មាថាបើគុំតែជឿថាស័ក្តិសិទ្ធិអីហ្នឹងគ្មានទៅរំលឹកគុណគាត់ស្អីទេអញ្ចឹងបានមានអ្នកប្រតិកម្មជាមួយអាត្មាថាលោកចេះតែនិយាយផ្ដេសផ្ដាស់អ្នក តាខ្លះជាវីរៈបរោះមិនមកឲ្យគេគោរពហាអាត្មាថាមកឲ្យគោរពវិញកាលអាត្មានិយាយតែរឿងបនស្រន់តាអាបនស្រន់មិនមែនគោរពទេអាត្មាកាន់ពយល់ចឹងទេមិនមែនមិនហៅមិនមិនមិនមែនមិនឲ្យបនទៀតបីរឿងអ្នកតារឿងអីនេះ គ្រាន់តែពាក្យថាបន់ហើយពាក្យគោរពយើងយើងចែកអត់ទាំងដាច់ផងបន់មិនមែនបន់បន់មិនមែនបន់គោរពជាបន់គោរពគឺជាការដាក់ចុះនៅមាននេះគឺជាការរលឹកឃើញនៅរឿងដែលគួរគោរពបុគ្គលដែលគួរគោរពឬគឺជារឿងកុសល ហើយសុកនឹងន័យណា ថាសុកពេលពេលអាតួគោរពនឹងវាកើតតែហ្មងណាមិនមែនថាអូទៅគោរពទៅដើម្បីបានស្អីមកវិញ អានឹងមិនមែនគោរពទេមែនទេទៅជំនួញទៅជួញទៅដោ ហើយអាត្មាឃើញតែមនុស្សទៅដូរទៅសុំហ្នឹងគ្មាន ទៅគោរពអីណាអីសាក់ថាអ្នកតានឹងអត់សាក់សិទ្ធហ្នឹងបើទៅគោរពទៀតមិនចឹងអូអ្នកតានឹងសាក់សិទ្ធណាបានគេគោរពហ្នឹងថាសាក់សិទ្ធរឿងអីសាក់សិទ្ធរឿងគិតថាបនបាន អីហ្នឹង បានអីមកខ្លួនឯងហ្នឹងបើគុំតែគិតថាបានអីមកខ្លួនឯងស្មានតែគោរពឯងហើយគោរពចឹងចឹងគោរពដែរអាហ្នឹងអត់ទេអាហ្នឹងដោះដូរដូចយើងទៅគោរពម៉ែគោរពឪយើងចឹងណា ចិត្តដឹងគុណមែនតេនហ្នឹងគឺថាគោរពថែរក្សាស្រឡាញ់ទឹកចិត្តគាត់ហ្មងគាត់មិនបាច់ឲ្យអីទៀតក៏បានដែរឃើញណាសុំឲ្យតាម៉ែនៅឲ្យសុកទៅម៉ែចាស់ហើយម៉ែគេថាអើយម៉ែចង់ធ្វើគោលអីឲ្យកូនឯងខ្លះម៉ែហូបស្រាប់ចឹងដូចវាមិនសុបាយចិត្តសោះអត់ទេម៉ែនៅ ស្ងៀមទៅឲ្យសុបាយចិត្តអាហ្នឹងរបៀបដឹងគុណចឹងហ្នឹងហើយចុះរបៀបទូគោរពអត់ដឹងគុណ គ្រប់គ្រប់ឲ្យធ្វើប៉ុនឲ្យធ្វើប៉ុនឲ្យប៉ិនតែចែកទ្របឲ្យតិចជាងអាមួយនោះមើលខឹងម៉ែឯងលើខ្ញុំខំធ្វើប៉ុនឲ្យប៉ុណ្ណាប៉ុណ្ណីមិនឲ្យទ្របខ្ញុំប៉ុណ្ណឹងអានឹងមានគ្រប់ស្អីអាការធ្វើប៉ុននឹងមិនមែនទេជំនួញទេកណ្ដយោចិត្តម៉ែចង់ឲ្យម៉ែចែកទ្របឲ្យជាងគេទេច្រើនជាងគេទេអានឹងអាត្មាមិនថានរណាទេប៉ុន្តែចង់បញ្យល់ឲ្យយល់ថាពាក្យគោរពហើយនឹងពាក្យអាអាហត់ទឹកសលឹងកាកហ្នឹងខុសគ្នាមិនខ្មិច រាល់ប៉ុនទាំងអស់សាររបៀបហត់ទឹកសលង្កាទាំងអស់វាគ្មានបរិសុទ្ធស្អីមួយទេវាគ្មានប៉ុនស្អីមួយទេកុំតែគិតថាអ្នកតានឹងបកែនឹងបកែដើម្បីនាំសុកនាំលៀបឲ្យខ្លួនឯងគ្មានទៅប៉ុនមរៈម្ដងចឹងឯងបានចង់ផ្លូវចូលលងអូយអញឈប់ជឿហើយមកប៉ុនគ្មានស័ក្តិសិទ្ធផង មិនប្រកាសតែរឿងឈប់ជឿនឹងត្រូវទេកុំតែវាមិនស័ក្តិសិទ្ធទេសាកសុំឆ្នោតបានទៅទៀតឡូវ ស្អីគេ ល្បី បារមី បងស្រីស្អីគេនោះមិនផ្អើលទាំងនៅថៃនៅ ខ្មែរយើងអីផ្អើលហ្នឹងអូដឹងគុណបងស្រីនោះបារមីបងស្រីនោះថាអត់ទេ វាល្បី ថាបងស្រីនឹងបើសុំលេខឆ្នោតទៅបាន ចេះចេះចេះអូអានឹងគ្រប់មែនទេមែនទេមែនសោះឡើយ ហ្នឹងហើយអញ្ចឹងមិនអាត្មានិយាយច្រើនបន្តិចទៅអាហ្នឹងវាសង្គមយើងវាច្រើនអញ្ចឹងដូចយើងមកជួបលោករាល់ថ្ងៃយើងណាជ្រះថ្លាទៅធ្វើបន់មួយលោករហូតដល់យើងនិយាយថាធ្វើបន់មួយលោកទៅបានបន់ច្រើននឹកគុំតបានបន់ច្រើនអត់ធ្វើទេហ្នឹងវាមិនមែនធ្វើដូចជ្រះថ្លាវាមិនមែនណាមិនមែនដោយជ្រះថ្លាមិនមែនដោយការដឹងគុណស្អីចំពោះលោកសង្ឃដែលគេធ្វើទៅដែលជាការត្រឹមត្រូវនោះវាមានតែពីររឿងឯងមួយជ្រះថ្លានិងគុណធម៌ ដោយសិលដោយសមាធិដោយបញ្ញាអញ្ចឹងទៅមួយទៀតជ្រះថ្លាដោយលោកជួយណែនាំយើងអីចឹងទៅក៏ដឹងគុណជាលក្ខណៈគ្រូអញ្ចឹងទៅតែប៉ុណ្្នឹងទៅសមណៈព្រាមដែលគេបូជានោះដែលចាត់ទុកថាត្រូវនោះប៉ុន្តែយើងមើលមើលយកអីឲ្យលោកឆាន់មកលោកមិនអោយពួរដូចមិនសบายចិត្តផងមែនទេប៉ុន្តែវាមិនកំណាញ់អីទេអាត្មានៅតែមានពេលខ្លះនឹងទ្រាំអោយបន្តិចមិនបានដែរមកមើលមុខមើលមុខដែរវាមិនដែរស្ដាប់ធោះទេ ហ្នឹងពវៈទៅសាប់ប្រមាំងកលាំងអីបន្តិចទៅមកគាត់ខូចចិត្តខូចចិត្តទៅវាកើតអកុសល ជាងនឹងទៅទៀតរួចហើយបានបញ្យលភិកច្រើនអាសូតឲ្យហើយអានឹងអាខណ្ឌសូតដើម្បីស្មើនឹងពាក្យ thank you ទេប៉ុន្តែសម្រាប់មិនសម្រាប់មិនលើអាថាឲ្យសម្រាប់ទេរឿងអាខ្លួនឯងមិនសម្រាប់ច្រើនណាស់អាចង់នេះអាចង់នោះចង់វាអត់បានសម្រាប់ឲ្យញោមឯងសម្រាប់មិនរួច